លោកយាយគាត់បកស្រាយអញ្ចឹងថាមិនមែនខ្ញុំសម្ដៅយកលៀមមុខអីនោះទេ គឺកំណប់បុណ្យបពេចកតបញ្ញតាភាពនៃបុគ្គលបានធ្វើបុណ្យមកហើយញោមញាតជាពុទ្ធបរិស័ទហើយមនុស្សយើង គ្រប់រូបទាំងអស់គ្នាដែលរស់នៅលើភពផែនដីនិងក្តីរស់នៅលើភព ទេវតាទាំង6ជាន់ក្តីព្រំក្តីមាក្តីញោមបើខ្វះបុណ្យតែមួយនាទីធ្លាក់មកក្រឹមទេ ធ្លាក់ណាស់ញាតិញោមយើងទាំងអស់គ្នាហ្នឹងសំបីតែរស់នៅអង្គុយកំពុងតែអង្គុយកំពុងតែនិយាយណាញោមបើខ្វះប៉ុនតែមួយវិនាទីទេដាច់ខ្យល់ស្លាប់ភ្លាមណាបើអញ្ចឹងសូបញ្ជាក់ថាយើងទាំងអស់គ្នាអ្នកមានច្រើន ក្តី អ្នកមានមធ្យមក្តីអ្នកមានតិចតិចក្តីអ្វីអ្វីទាំងអស់ដែលមានសពថ្ងៃនេះបើខ្វះប៉ុនទេមានទេញោមមិនមានទេញោមហើយធ្វើស្រែក៏មិនកើតមែនទេ ដាក់ទៅសัตว์បរិភោគអស់សัตว์ល្អិតណាញាតិញោមបើធ្វើស្រែធ្វើស្រូវព្រោះដាំដើមឈើអីហ្នឹងក៏មិនល្អញាតិញោមចង់ដាំស្រូវល្អចង់ដាំថ្ងៃណាដឹងទេញោមយកស្រូវនឹងទៅព្រុសហើយកុំឲ្យសัตว์នឹងវាបរិភោគកុំឲ្យមានសัตว์ល្អិតនឹងវាច្រើនណាដឹងទេដឹងតែព្រុសថ្ងៃណាទេធ្វើព្រុសថ្ងៃសៅរ៍ញោម ដាក់ថ្ងៃអាទិត្យហ្នឹងសัตว์ស៊ីខ្ទេចខ្ទីអស់ហើយបើញោមព្រុសស្រូវអីព្រុសថ្ងៃសៅរ៍ទៅបើដាក់ថ្ងៃហ្នឹងបើសិនតែគេខូចអស់យើងខូចតែ50%ទេ បើហើយបើថាគេល្អហ្នឹងយើងល្អជាងគេទៅទៀតណោះចំណាំទៅ ព្រុសស្រូវអីដាំដើមឈើអីដាក់ចំថ្ងៃសៅរ៍ទៅណាបើសាកលបងមើលទៅណាញោមបើ អញ្ចឹងញាតញោមពុទ្ធបរិស័ទបើយើងខ្វះប៉ុនហើយធ្វើអីក៏អត់កើត ដាំស្រូវក៏មិនកើតជួញដូរអីក៏មិនកើត វាធ្លាក់រាសីរហូតតែម្ដងណាញោមណាយកលុយទៅចងការឲ្យគេគេបោកអស់ហលីងបើលុសាំងហ្នឹងគេលុដាច់លន់ឯងលុមិនដាច់ញោមឃើញទេខ្វះបុណ្យបើហើយធ្វើអីក៏មិនកើតទៅធ្វើការងាររោងចក្រក៏មិនបានហើយកែនឹងមិនបើកលុយឲ្យញាតញោមប្របាទណាញាតញោមខ្វះបុណ្យប្របាទទេ ពិបាកណាស់ញាតិយោមហើយខ្វះប៉ុនហើយឈឺទៀតយ៉ាប់ទេក្រចោះកុំឲ្យតែគ្រុនណាដែលចាស់បុរាណលោកថាណាប៉ុណ្ណេះក្រហើយបើគ្រុនទៀតវេទនាទេ បើវេទនាណាស់ញោមហើយកូននោះក៏ឈឺឪពុកក៏ឈឺម្ដាយក៏ឈឺលុយរើបានមកទៅមើលទៅជំងឺកូនចឹងបានសម័យឥឡូវគេថាប្របាក់ចិញ្ចឹមកូនញោមមែនទេ ហើយដល់ប្រចាស់ចាស់ពីដើមចាំ4 10ធ្វើប្រងើយហ្នឹងឲ្យលេងតដីក៏រស់ដែរញោមណោះឲ្យញ៉ាំតែខ្ជូងហ្នឹងថ្ងៃឪទៅអស់ហ្នឹងអាកូនហ្នឹងញ៉ាំខ្ជូងហ្នឹងទៅញោមលេងតែដីតែពេញហ្នឹងញោមខ្លះ10នាក់ញោមខ្លះ13នាក់ក៏មានដែរញោមខ្លះ7នាក់ចឹងហើយបានបានកើតមនុស្សសល់ដល់សពថ្ងៃហ្នឹងណាបើកាលនងញោមមិនយកកូនចៅច្រើនទេម្លេះមនុស្សខ្មែរយើងមិនតិចហ្នឹង ហើយដល់ពេលឥឡូវយើមួយយើពីរអីដឹងកាលបានច្រើនដូចគេញោមអញ្ចឹងបានសម្ដេចសខេងលោកថាគាត់ថាឲ្យប្រជាជន ខ្មែរយើងហ្នឹងយើកូនចៅឲ្យច្រើនតិចទៅ4 5ទៅណាញោមបើយើងយើតិចតិចទៅចាមមុស្លីមអីគេយើមកកណើយូយូគេច្រើនជាងយើងណាមែនទេហើយប្រទេសជុំវិញយើង ខ្លះគេ50 60លាន700លានអីហើយហើយខ្មែរយើងតែប្រហែលញោម10លានជាងហ្នឹង ថាដល់ប្អូនប្អូនហ្នឹងយកកូនចៅបន្តិចបន្តួចអញ្ចឹងខ្លាចតែពិបាកអញ្ចឹងខ្មែរយើងកាន់តែតិចទេញោមណោះដល់កាន់តែតិចដីយើងហ្នឹងទៅ គេចេះតែប្របេះយើឲ្យញោមបើយើងច្រើន ទៅគេមិនហ៊ានយើទេណាញោមហ្នឹងហើយធនធានច្រើនកូនចៅច្រើន ហើយប្រឹងរៀនប្រឹងសូត្រណាញោមទោះបីអត់ក្តីឃ្លាន ក្តីព្យាយាមឲ្យកូនចៅនឹងរៀនញោមកុំឆប់កុំចង់ឆប់ឆាប់